សទ្ធាមិនមែនចេះតែកើតឡើងគ្រាន់តែអាស្រ័យសេចក្តីទុកនឹងទេតាកតួងទៅនឹងសទ្ធម្មសវណៈជាអាហាររបស់សទ្ធាដែលព្រះអង្គសម្ដែង ក្នុងអវិជ្ជាសោតតណ្ហាសោតអង្គត្រនិកាយតសកនិបាតនឹងតលតែមានបច្ច័យច្រើនទៀតទៀតមានវត្ថុទីតាំងនៃសេចក្តីជ្រះថ្លាគឺពុទ្ធពធប្រសង់នឹងចឹងដែលពុទ្ធបរិស័ទយើង មានភ័ព្វសំណាងបានមកជួបរតនត្រ័យនឹងអញ្ចឹងបាន ជាព្រះអង្គត្រាស់ថាតថាគត ត្រាស់ដឹងពុទ្ធគ្រប់អង្គដោយសារមានជាតិជារាមរណៈគឺសេចក្តីទុកនឹងដើម្បីប្រកាសសម្ដែងពីសេចក្តីទុកនឹងទៅឲ្យសត្វលោកនឹងឯងបានជាច្បាស់ចំពោះសេចក្តីទុកដែលព្រះអង្គប្រកាសសម្ដែងនឹងប៉ុន្តែបើកិលេសវាក្រាស់ពេកអាយុក្រោម100ឆ្នាំក៏ព្រះអង្គមិនត្រាស់ដឹងហើយលើសអំពី100000ឆ្នាំទៅ មានសេចក្តីប្រមាថខ្លាំងពេកទៅក៏មិនអាចប្រកាសច្បាស់ចំពោះសេចក្តីទុកទាំងអស់នឹងអញ្ចឹងគឺក្នុងរវាង មនុស្សអាយុ មួយសែនមកដល់មនុស្សអាយុ100ហ្នឹងព្រះអង្គត្រាស់ដឹងប្រកាសសម្ដែង ពីទុកទៅហ្នឹងគឺសត្វលោកហ្នឹងយល់ចឹងចាក់ធ្លុះទៅតាមដែលព្រះអង្គប្រកាសសម្ដែងនឹងគឺព្រះអង្គប្រកបដោយបាបតិករណាដើម្បីស្រោចស្រង់សត្វលោកឲ្យបានរួចផុតចាកទុកកាលណាបើយើងកំណត់ដឹងទុកទុកនឹងគឺជាអារម្មណ៍មួយសំខាន់ណាស់ពីព្រោះជាសេចក្តីពិតដែលព្រះពុទ្ធ ព្រះបជ័យកពុទ្ធអគ្គសាវកពុទ្ធត្រាស់ដឹងហ្នឹងគឺដោយសារបាន កំណត់ដឹងទុកនឹងណាហើយយើងវល់ទៅទៅកើតទុកបន្ថែមទៅទៀតដោយផ្លូវចិត្តប្រកបដោយអវិជ្ជាដែលមិនដឹងនៅសេចក្តីទុកដែលមិនដឹងជីវិតជានាមរូបហ្នឹងដោយចឹងទៅវាទៅជាបន្ទុះជាមួយសេចក្តីទុកទៅវិញទាំងប៉ុណ្ណាវាទៅជាបន្ថែមតោសៈបន្ថែមតោមនោហើយ ងាយយះងាយទៅតាមអំណាចនៃតណ្ហា ដែលវាបោកប្រាស់បបួលទៅរកសេចក្តីសុខក្នុងភពនឹងណាស់នឹងឯងមកពីយើងគឺខ្លាចទុកដោយអវិជ្ជាតែកាលណាខ្លាចទុកដោយអវិជ្ជាហើយគឺនឹងនឹងលូកទៅក្នុងអំណាចតណ្ហា ដែលត្រូវការសេចក្តីសុខដែលជាសេចក្តីសុខខ្លាំងខ្លាយទាំង មិនមែនជាសេចក្តីសុខពិតប្រកបនឹងឯងដែលយើងត្រូវស្វែងរកសេចក្តីសុខហ្នឹងមកដោះស្រាយសេចក្តីទុក្ខហ្នឹងមកពីយើងភ័យនឹងសេចក្តីទុក្ខហ្នឹងដោយអវិជ្ជា ចាប់ប្រកម្មធ្វើ ជាតួខ្លួនយើងអញ្ចឹងបានព្រះអង្គប្រកាសព្រះមច្ចរិយធម៌ហ្នឹងប្រព្រឹត្តទៅដើម្បីកំណត់ដឹងទុក្ខជីវិតយើងរស់នៅ ក្រំតែពុទ្ធបរិស័ទយើងយល់ឡើងយល់ឡើងថា មិនមែនមានតែសេចក្តីសុខម្យ៉ាងទេទោះជាសេចក្តីសុខក៏ក្រំតែមួយពេលមួយគ្រាតែប៉ុណ្ណឹងហើយក៏មិនមែនជានេកមៈសុខមិនមែនជាវិវេកសុខមិនមែនជាឧបសមៈសុខមិនមែនជាសម្ពោធិសុខឯណាហើយណាមួយ ការសោយសុខនឹងក៏មិនមែនយើងទៀត ប៉ុណ្ណឹងគឺជាវេទនានុបស្សនាតបឋានចឹងតើនឹងប្រឹងប្រែងស្វែងរកអ្វីអ្វីហ្នឹងមកឲ្យអ្នកណាសោយបើដឹងថាសុខវេទនា មិនទៀងជាទុកហ្នឹងវាមិនមែនវេទនាណាមួយជាខ្លួនយើងផងហ្នឹងទុក្ខវេទនាអទុក្ខមសុខវេទនាហ្នឹងអាស្រ័យបច្ច័យទាំងឡាយមានផាសៈ ជាដើមនឹងកើតឡើងសោយអារម្មណ៍ហើយរលត់ទៅអញ្ចឹងត្រូវប្រឹងប្រែងស្វែងរកអារម្មណ៍យកមកសែបសោយនឹងឲ្យនរណាអ្នកសោយព្រោះតែតណ្ហានឹងឯងដែលញ៉ាំងអភិសង្ខារគឺកម្មឲ្យកើតឡើងដែលព្រះអង្គត្រាស់ថាកំណត់ដឹងមโนសញ្ចេតនាហាក៏ឈ្មោះថាកំណត់ដឹងនៅតណ្ហា3ហ្នឹងព្រោះត្រូវឃើញមโนសញ្ចេតនាហ្នឹងកើតមាន ព្រោះតណ្ហា ជាបច្ច័យហ្នឹង ប្រព្រឹត្តទៅជាវត្តដាក់ដូច្នេះគឺ ការដែលពុទ្ធបរិស័ទយើង ស្ដាប់ច្រើនសន្ទនាច្រើនហើយនឹងអប់រំបញ្ញា បានស្គាល់ពីសេចក្តីទុក្ខក្នុងជីវិតទៅគឺมันបានគិតអីទៅច្រើនអត្ថប្រយោជន៍ទេញាតិញោមដែលចិត្តទៅគិតច្រើនទៅវារឿងយ៉ាងនេះវាមិនសមសម្រាប់យើង រឿងយ៉ាងនោះវាមិនសមអីអីហ្នឹងអាហ្នឹងគឺជាការបន្ទុះជាមួយ គ្នានឹងការអប់រំបញ្ញាហើយព្រោះបញ្ញាត្រូវសិក្សាឲ្យឃើញឲ្យដឹងការពិតហើយដល់ទៅកិលេសហ្នឹងវាមករារាំងវាចេះតែថាយ៉ាងនេះសមចាប់យកដោយអបាទានយ៉ាងនេះមិនសមបន្ទុះតោះអាហ្នឹងកិលេសដែលវាជាគ្រឿងរារាំងមជ្ឈមបដិបទាហ្នឹង ត្រូវតែកំចាត់បងនៅគ្រឿងរារាំងអកុសលនិវរណៈហ្នឹងទាំងហើយ គឺថាមិនចាំបាច់ទៀមទាអ្វីអ្វីតម្រូវនឹងចិត្តដែលវាជា ចិត្តប្រកបដោយកិលេសនឹងទេគឺព្រះអង្គទ្រង់បង្រៀនមកឲ្យចូលទៅដឹងការពិតក្នុងโลกនេះយ៉ាងណាយ៉ាងណាទាំងដែលមានបច្ច័យត្រឹមត្រូវ100%ហ្នឹងដោយចឹងទៅពុទ្ធបរិស័ទយើងយល់ដឹងថាជីវិតនេះវាមិនមែនសម្រាប់យើងទៀមទារស់សេចក្តីសុខអីនៅក្នុងជីវិតនឹងទេត្រូវតែដឹងពីការពិតនៃជីវិតនឹងដោយអញ្ចឹងគុណចាស់ញាតិញោមអត់មានគិតខ្វាយខ្វ ខ្វល់អីច្រើនទេដល់ទៅអាការដែលយើងខ្វះការសិក្សាដើម្បីកំណត់ដឹងនៅសេចក្តីទុកនេះដល់អញ្ចឹងវាមានការគិតខ្វាយខ្វល់ច្រើនយ៉ាងនេះសមយ៉ាងនេះមិនសមគឺថាចង់តែប្រកបគុណខ្លួនឯងហ្នឹងមិនដឹងជាថាខ្លួនឯងហ្នឹងជាស្អីទៅទេ តាំងពីចុងសក់ចុះមកដល់បាតជើងវាបាតជើងឡើងមកហ្នឹងដល់អញ្ចឹងទៅវាទៅជាខូចសតិអស់ទៅហ្នឹងឯងរហូតដល់ទៅវិកលចរិតទៅ រឿងនឹងវាទៅ ជាឈួតទៅដោយសារតែពីរឿងដែលចេះតែថាយ៉ាងនេះបានសមសម្រាប់យើងយ៉ាងនោះវាមិនសមទៅយើងនឹងវាជាស្អីហ្នឹងឯងដែលត្រូវមកចាត់ចែងហួងហែងលោកនេះនោះលោកនេះមិនមែនសម្រាប់ហួងហែងទេសម្រាប់យល់ដែលយើងត្រូវបានសិក្សាអំពីព្រះពុទ្ធអង្គដែលទូមានព្រានបដៅមក ដូច្នេះសេចក្តីទុកដែលចូលមកដល់ជីវិតយើងបានក៏អាចចេញទៅវិញបានដែរដោយយោនិសោមអ្នកសិការៈបណ្ដិញសេចក្តីទុកអំពីចិត្តសន្តាននឹងទាំងទោះជាផ្លូវកាយនឹងឯងមានសភាពជារាក្រំគ្រាយ៉ាងណាឬក៏ ខ្វះខាតទៅដោយបច្ច័យ4អីយ៉ាងម៉េចឲ្យតែកុសលធម៌ចម្រើនឡើង អកុសលធម៌សាបសូន្យទៅនឹងឯងទៀតដែលជាការអភិវឌ្ឍនៅគុណធម៌និងចំណេះដឹងទៅតាមអវាទរបស់ព្រះសម្មាសម្ពុទ្ធសូមពុទ្ធបរិស័ទរីករាយជ្រះថ្លាសមាទាននៅកុសលធម៌ក្នុងការថែរក្សាចិត្តរបស់ខ្លួន តែកាលណាចិត្តនឹងបាន សុខភាពល្អមកមួនហើយ ពុទ្ធបរិស័ទនឹងកាន់តែចូលជ្រៅទៅ ក្នុងអវាទានុសាសនីចឹងអវាទានុសាសនីនេះមួយយ៉ាងព្រះអង្គសម្ដែងដូចជាគិលានុបដ្ឋាអញ្ចឹងដែលយើង ជាអ្នកឈឺមួយយ៉ាងព្រះអង្គទ្រង់សម្ដែងនៅ ក្នុងសាលាយតនវៈរឿងតំបងតំបងដែលវាយគោខោចុះស៊ីសន្ទូងហ្នឹង នឹងឯងចឹងគេថាចងស្នែងជាប់គ្នាហើយសម្ពួងគោនឹងម្ដងពីរដងបីដងគោនឹងនឹកឃើញចុកស៊ីសន្ទូងរៀងត្រៀមខ្លាចដំបងហើយព្រះកថាក៏សម្ដែងថាដំបងហ្នឹងគឺជាអវាទានុសាសនីរបស់ព្រះសម្មាសម្ពុទ្ធគឺជាដំបង ដែលព្រះអង្គទ្រង់ប្រទានមកដើម្បីវាយ ចិត្តខូចរបស់យើង ដែលវាចុះទៅស៊ីសន្ទូងគឺបញ្ចកម្មគុណនឹងឯងចឹងដោយសារការបាត់បង់ស្មារតីដល់តែមាន ស្មារតីគឺត្រូវវាយគោនឹងដោយតម្បងនឹងគឺអវាទាន សាសនីដូច្នេះសំខាន់ណាស់ការដែលពុទ្ធបរិស័ទយើងថែរក្សាចិត្តនឹងដោយការសិក្សាច្រើន ចេះដឹងច្រើនមើលតែព្រះអនន្ត ដែលចូលកម្មសោតាបត្តផលសមាបត្តិហើយ ចេញមកពិចារណាបច្ចយាការ ថាដូចជារយៈដូចជារយៈសម្រាប់ព្រះអនន្តនឹងណាហើយលោកគិតថាចោរយៈដល់ភិក្ខុដតីទៀតដែរទេ បានចូលទៅ ទូលសួរព្រះដ៏មានពភាព្រះអង្គលើកទី1សរសើរព្រះអនន្តចឹងត្រង់ដែលថាមានឧបនិស្ស័យល្អបានបំពេញមក ហើយទី2នឹងបាននៅចិត្តដិតជាមួយគ្នានឹងព្រះសាស្តាទី3ជាព្រះអរិយបុគ្គលថ្នាក់សោតាអញ្ចឹងបានបច្ចយាការនឹងប្រកាសឡើងងាយហើយនឹងទី4ជាពហុសោតនេះឯងទៀតហ្នឹងឯងអង្គទាំង4ហ្នឹងដែលព្រះអង្គទ្រង់ប្រកាសថាព្រះអនន្តហ្នឹងណាមានអង្គ4ហ្នឹងហើយបានជាបច្ចយាការហ្នឹងប្រកាសថាងាយនឹងឯងក៏ប៉ុន្តែព្រះអង្គក៏ទ្រង់ទូលមានព្រះអនន្តហ្នឹង នឹងឯងជាការបន្ទោសផងដែរបើអនន្តឯងថាបច្ចយាការៈនឹងងាយងាយអញ្ចឹងណាពាក្យរបស់អនន្តឯងនឹងគឺជាសត្រូវ ជាមួយនឹងពាក្យតថាគតហើយនឹងក្នុងព្រះអត្តកថាលោកបញ្យល់អញ្ចឹងពីព្រោះបច្ចយាការៈនេះអត់មានជ្រៅផងរយៈផងអីទេ គឺមានតែជ្រៅតែម្យ៉ាងប៉ុណ្ណោះ មើលព្រះអង្គពិចារណាតាំងពីសព្ទាទី1ទី2ទី3ហើយទី5ទី6អីហ្នឹងដល់ច្រើនទៅទាំងប្រទី4ព្រះអង្គពិចារណាព្រះអភិធម្មហ្នឹងឯងហើយព្រះអង្គត្រាស់ថាបើអនន្តឯងថារយៈរយៈអញ្ចឹងមិនក៏មិនត្រាស់ដឹងខ្លួនឯងទៅចាំស្ដាប់អំពីតថាគតធ្វើអីហើយឥឡូវហ្នឹងមិនក៏អនន្តឯងនៅ ត្រឹមតែ ជាសោតាបណ្ឌបកុល មិនក៏មិនសក្កទាគេមានបុគ្គលអណា គេមានបុគ្គលព្រះអរហន្តទៅមិនក៏មិនជាអគ្គសាវកទៅបើបច្ចយាការៈនឹងងាយងាយអញ្ចឹងនឹងឯងចឹងក៏ប៉ុន្តែខ្ញុំមិនណាលើកមកនេះគ្រាន់តែបញ្ជាក់ថា ការស្ដាប់ច្រើនសិក្សារៀនសូត្រច្រើននេះជាជំនួយម្យ៉ាងឲ្យយើងជ្រះថ្លានឹងពុទ្ធផងពធัวផងប្រសងផងរួមជាមួយនឹងបដិបត្តិពធัวទាំងដូច្នេះសូមឲ្យពុទ្ធបរិស័ទញាតិញោមសិស្សប្រុសទាំងអស់យក បាប្រតិយកចិត្តទុកដាក់ជាមួយ គ្នានឹងកិច្ចការងារអប់រំចិត្តនឹងឯងឲ្យជាសំខាន់ចឹងដោយតែគុណចាស់អង្គបញ្ញាក៏បានប្រកាសហើយចឹងដំណោះស្រាយ ទៅក្នុងបញ្ហា មាន នៅ ក្នុងបហប្រតិមាន នៅ ក្នុងចិត្តរបស់គុណចាស់ របស់ពុទ្ធបរិស័ទយើង កាលណាបើដោះស្រាយបញ្ហាក្នុងចិត្តហើយ បញ្ហាខាងក្រៅនឹងគឺថាធូរស្រាលទៅអស់រលីងទៅតែហ្មងចឹងគុណណាហើយណាមួយក៏សម្រេចទៅជាគុណធម៌ដែលគូឲ្យអ្នកដតីនឹងឯងជ្រះថ្លាគោរពបូជាទៅតាមនឹងហើយបើយើងមិនដោះស្រាយបញ្ហាក្នុងចិត្តទេចិត្តតែមួម៉ៅក្តៅក្រហាយចេះតែធ្វើយ៉ាងនេះយ៉ាងនោះទៅ ក៏មិនបានបង្ហាញនៅភាពដែលគួរឲ្យគោរពជ្រះថ្លាដល់អ្នកដទៃនិយាយអីទៅគេមិនស្ដាប់ឬក៏គេអាចរំលឹករំលើកនិយាយរឿងមិនល្អយ៉ាងនេះយ៉ាងនោះអីអីចឹងទៅវាកាន់តែបន្ថែមភាពមួម៉ៅក្តៅក្រហាយឃើញការ ខ្វះខាតរបស់អ្នកដទៃដោយអត់បានពិចារណាការខ្វះខាតខ្លួនឯងដូច្នេះវាវិលទៅវិលមកចឹងនឹងឯងវាដូចជាសត្វស្វានឹងហ្នឹង វាលឺសូរប្រកាសភាពអាសន្នក្នុងព្រៃវាលោតចុះលោតឡើងភ័យទៅតោងអាមេឃងាប់មួយធ្លាក់មកសកត់លើកូនភេនឹងស្លាប់ទៅហើយដល់ទៅមេភេប៉ំត្រី បានយកមកឲ្យកូនឃើញកូនងាប់អស់ចឹងទៅក៏បានទៅ ប្តឹងសុភាទន្សាយភាទន្សាយក៏កោះហៅស្វានឹងមកសាកសួរថាម៉េចបានជា ធ្វើឲ្យកូនភេនឹងស្លាប់តែខ្ញុំអត់មានចេតនាទេបើខ្ញុំភ័យពេកតោងចំអាមេឃងាប់បាក់ធ្លាក់មកចំកូនភេហើយមិនបានភ័យថាមកពីតសេះទូងស្គរប្រកាសភាពអាសន្នហើយមិនបានតសេះនឹងវាទូងស្គរថាមកអំពីសัตว์ព្រៃផ្អើលសម្បើមណាស់សួរទៅថាភ័យមកពីអីថាមកពីក្តាមដើក ប្រកាសភាពអាសន្នឡើងពីទឹកមកថាមិនបានជាក្តាមដើកប្រកាសភាពអាសន្នឡើងពីទឹកមក ថាមកពីត្រីផ្អើលពេញទៅទឹកថាមិនបានត្រីផ្អើលថាមកពីភេដេញចាប់ហើយមិនបាន ភេដេញចាប់បើមិនចាប់បានអីឲ្យកូនស៊ីដូច្នេះសួរចោសួរឡើងមកពីភេនឹងដដែល ហ្នឹងខ្ញុំណាចង់លើកឡើងថារឿងខ្លះយើងអត់បានពិចារណា ការខ្វះខាតរបស់យើងវាចេះតែឃើញថាម៉េចក៏គេមិនស្ដាប់យើងម៉េចក៏គេមិនតាមយើងអីយ៉ាងនេះយ៉ាង នោះយ៉ាងនេះយ៉ាងនោះ គឺយើងអត់បានពិចារណាថាមកពីបញ្ហាក្នុងចិត្តសន្តានរបស់យើងទាំងនឹងឯងបញ្ហាដោយប្រការផ្សេងផ្សេងដូច្នេះដំណោះដោះស្រាយក្នុងជីវិតរបស់យើងមកអង្គឯងម្នាក់ឯងនេះឯងទាំងដែលជាពន្លឺភ្លឺស្វាង នៃជីវិតសូមអនុមោទនា